ពេចបណ្ដាំជាមិនខានថ្មីត្បិតតែលបងនៅស្រុកផ្សេងតែអ្វីក៏គេចមិនផុតពីភ្នែកទឹករបស់បងដែរអស់មកមកមកមកលបងទីផឹកមួយពេកទៀតទៅមកលោកបងវ៉ាងលើថាព្រះអង្គចង់ជាងទៅបួងសួងនៅវិហារកានជាអឺពិតជាមានរឿងនេះមែនវិហារកានជាខាតជួជុលច្រើនឆ្នាំថែមទាំងចិត្តដល់បនខូបស្ដេចអង្គមុនព្រះអង្គជាងទៅលើកនេះក៏ព្រោះតែរឿងនេះតែលោកបងហួង ដឹងថានរណាស្នាក់នៅក្នុងវិហារកាន់ជាតិដែរទេនៃរបស់លោកបងទីគឺអូមីនាងអូអរនេះគឺខ្ញុំដឹងខ្ញុំដឹងតើមែនហើយតែមិនដឹងថាជាគំនិតអាក្រក់របស់មន្ត្រីធំម្នាក់ណាទេចេះតែចង់ឲ្យព្រះអង្គទៅឲ្យធំនៅវិហារការយាទៀតលោកបងវ៉ាងអនាគតអ្នកមានគួរឲ្យបារម្ភខ្លាំងណាស់គឺខ្ញុំគឺបងអូអាវ៉ាឡាឆាប់គ្រប់លោកអ៊ំទៅខ្ញុំបានជិនហ្វាំងសូមគ្រប់អ៊ំប្រទីក្មួយប្រមមិនចង់បាច់គួរសមទេ ពិតជាមានមុខមាត់ស្អាតបាទរឹកពីអង្គអាចមែនមកមកចាំគួយទៅគួយទៅពុកសរសើរពីអីចរិតអាឡុតនេះវាក្រើតក្រើបតូមណាស់អូមានចិត្តក្រើតទៅអាច មានកំណត់ហ៊ុនអ៊ីងកូនរបស់ខ្ញុំអន់ជាងគេឆ្ងាញ់ណាស់ដល់ត្រូវហើយហ៊ុនអ៊ីងហើយនឹងយៀនហ្វាងអាយុប្រហែលគ្នាហេតុអីក៏គេមិនមកចិត្តលើបងទីបងកម្របានមករីធានីណាស់យ៉ាងណាក៏ត្រូវឲ្យពួកក្មេងៗបានជួបគ្នាឲ្យពួកគេរាប់អានគ្នាទៅអូលោកបងហ្វាងគួរសំពេចហើយកូនចង្រៃដែលគ្មានកំណត់របស់ខ្ញុំនោះពីព្រឹកទៅល្ងាចមិនគិតពីរៀនសូត្រទេចេះតែមើលរបស់ដែលចំណែក មិននឹងដូចជាយិនហ្វាងទេពោពេញទៅដោយចំណេះនិងរូបរាងស្អាតបាទពិតជាសសរទ្រូងរបស់មហាថាងជាងមេអំប្រទីអំសរសើរពេកហើយខ្ញុំជូនអំមកពេញចុះអឺមកមកមកលោកម្ចាស់មានអ្នកប្រុសម្នាក់សុំជួបអ្នកប្រុសសុំជួបថ្ងៃនេះក្នុងផ្ទះខ្ញុំមានភ្ញៀវពិសេសបើមានការអីឲ្យគេថ្ងៃក្រោយចាំមកចុះខ្ញុំមានការរវល់គឺគេគេថាគេតកលទីឈ្មោះថាអ៊ីជានោះឈប់សិនគឺអ្នកកំឡុំម្នាក់មានអ្នកបំរើម្នាក់នៅក្បែរខ្លួនមែនទេ មិនខុសទេនៅមានមនុស្សម្នាក់ទៀតអ្នកប្រុសដែលមានមុខមាត់ស្អាតបាតអ្នកប្រុសដែលមានមុខមាត់ស្អាតបាតអ្នកលោកបងទីហ៊ួនអ៊ីងមកជាមួយបងដែរទេហើយចាមិនចាំបាច់និយាយទេក៏ខ្ញុំដឹងជួយគេមកទៅទៅទៅជួយគេទៅសង្គ្រប់ដល់បងអាយពិតជាមកលឿនមែនហ៎នេះលោកគឹងហ៊ុនអ៊ីងនឹងមិនចាប់គ្រប់លោកម្ចាស់សាសុទៀតអូខ្ញុំតែទីយន្តទីសង្គ្រប់លោកចាមិនចាំបាច់គួរសំទេមិនចាំបាច់គួរសំទេហឺយ៉ាងម៉េច ពួកឯងស្គាល់គ្នាដែរពុកមិនត្រឹមតែស្គាល់គ្នាទេហើយធ្លាប់ប្រកួតគ្នាទេផងតាមពិតគឺអញ្ចឹងសោះមើលទៅក្មួយប្រុសនេះមកដល់រាជធានីព្រាមក៏ធ្វើឲ្យមានការកក្រៅទៅហើយលោកមិនចាំសរសើរពេកហើយខ្ញុំគ្រាន់ឆ្លងកាត់តែប៉ុណ្ណោះទេបើកុំតែបងជិះផាត់លឹកនោះគឺមិនងាយចាំគិតក៏បានទេកុំខ្លាចគេលោកជាអ្នកមកបាយក្តីច្បាស់ណាស់មានអីតែអត់ទុកជាមួយគេតែណែរួចចុះម្នាក់នេះអ្ហ៎អ្នកប្រធមនេះគឺជាមិត្តរួមថ្នាក់របស់ខ្ញុំលើថាខ្ញុំមកឆ្ងាយ គេក៏ចង់មកចូលរួមភាពអូអអឺអឺលោកម្ចាស់សាត់ស៊ូខ្ញុំជូនលោកមកបាញ់ចឹងណាអឺអឺល្អល្អអ្នកកំឡុងម្នាក់នេះមានរូបរាងស្អាតបាទវាដូចជាស្រីយ៉ាងអញ្ចឹងនេះអើចង្រៃតែគេចាំសួរចម្លើយអីទៀតអ្នកប្រធមខ្ញុំចូលលោកមកពេញថ្ងៃនោះនៅស្នាតើអ៊ីនមានការប៉ះពាល់ហើយ ខ្ញុំគិតថាពួកយើងមានកម្មវិធីអ្វីអាចកំសាន្តដែរទេអឺលោកបងបងតើមានកំណត់អ្វីដែរទៅបើពួកគេបានប្រកួតគ្នារួចទៅហើយហេតុអីក៏មិនឲ្យពួកគេប្រកួតគ្នាចំពោះមុខពួកយើងម្ដងទៀតអូអត់ទេអត់ទេក្បាច់គុណឆ្មាជើងបីរបស់គេនោះមិននឹងអាចជាដៃគូរបស់អ្នកប្រុសទេគួរតែកុំឲ្យគេរងការប្រមាថខ្លួនឯងអីនៅលបងទីអគ្រាន់តែប្រកួតសារលបងតែប៉ុណ្ណោះទេគឺដូចជាហេតុផលប្រាអសជួបមិត្តយ៉ាងចឹងលបងទីមិនមែនមិនអាចទេគេណែខ្ញុំគិតថាគួរតែហាក់ចុះ លបងទីនៅហមមួយខែតាហាងខ្ញុំគិតថាពេលនេះប្រកាសជានេះហត់ខ្លាំងណាស់បើបែបនេះនោះអញ្ចឹងខ្ញុំគឺឈ្នះដោយមិនល្អមើលនោះទេអឺលបងវ៉ាងតើចង់ប្រកួតចាំមិនដែរទេអើដល់មើលចុះនៅតែក្មេងៗរហ័សជាងខ្លួនអីអ្នកបម្រើទៅសំណាក់ខាងក្រោយរៀបចំបន្តិចនេះជាមួយមុខចុងក្រោយនៃការប្រកួតក្បាច់គុនឆ្នាំនេះទាំងសងខាងត្រូវតែប្រកួត នៅលើខ្សែលួសនេះរហូតដល់ដណ្ដើមបានផ្លាកសញ្ញានៅលើការប្រកួតនេះនៅមានទៀតមកខាងណាដែលធ្លាក់មកលើដៃមុននឹងត្រូវចាត់ទុកថាចាញ់ហើយ គូនេះអាចទៅរួចដែរទេទៅរួចទៅរួចទុកចិត្តចង់ខ្ញុំណែទេអ្នកប្រុសមិនចឹងគុំអីគ្រោះថ្នាក់ណាស់ធ្លាក់ចុះមកបាក់ដៃបាក់ជើងមើលអស់លុយបាក់កណូបែរហើយខ្ញុំកោតទៅចិត្តណារបស់នេះគឺមិនមែនលេងសើចនោះទេរ៉ៃមើលទៅគ្រោះថ្នាក់ខាងណាអញ្ចឹងចុះអញជួយឪពុករបស់ខ្ញុំចូលទៅជាមួយទេហ៎ 我到房。 បើមានតទៅទៀតខ្ញុំគិតថាមេឃភ្លឺក៏មិនអាចដឹងឈ្នះចាញ់ដែរមិនឯទីចាញ់ឈ្នះមិនសំខាន់ទេសំខាន់សប្បាយចិត្តខ្ញុំមិនយល់បាននេះទេ ចូលចាស់ទៅមិនប្រកាន់ទេតើបិទលោកក៏មិនស្រាប់ប្រហែលដែរឡើងសុំទៅផងល្អល្អល្អ អ្នកប្រថុងចាញ់នឹងឈ្នះគឺចាប់អារម្មណ៍ពីលទ្ធផលមិនមែនដំណើរការទេនេះនឹងឲ្យតបមិនស្អប់ល្បិចថាទេខ្ញុំមិនហាដៃឡើយទេសុំចុចចាញ់ហើយហេអីក៏តអីគេអញ្ចឹងចាញ់ឈ្នះមិនមែនក្នុងដៃនោះទេនៅក្នុងចិត្តអូអើយវាយខ្ញុំធ្វើស្អីក្នុងចិត្តចិត្តនៅត្រង់នេះអត់ចាអត់ចាអត់ចាលបកទី ខាត់ស្អែកមានពេលទំនេរដែរទេកុំដល់ព្រះអង្គទៅវិហារការជាតិជាមួយគ្នាទៅលោកបងវ៉ាងសើខ្ញុំមែនអ្នកដែលកំដរព្រះអង្គចូលទៅឲ្យធូបត្រូវតែជាមន្ត្រីកម្រិត4ឡានទៅមន្ត្រីកម្រិត6ដូចជាខ្ញុំនេះមានតែអាចបន្លំខ្លួនជាអ្នកបម្រើទេទៅអាចទៅបើលើលោកនេះណាមិនស្គាល់ទីជីស៊ុនបងទៅនៅក្នុងព្រះនិតព្រះអង្គបងមិនមែនជាមន្ត្រីកម្រិត6ទេអេលោកបងវ៉ាងសើចំអកពេកហើយទីចន្ទជាលោកដឹងពីរឿងដល់វិជាការជាតិមានខ្មោចដែរទេមានខ្មោចខ្ញុំលើលោកបងសានជាងគឺនិយាយថាឃើញតែសមមកឃើញខ្លួននោះទេសាហាវខ្លាំងណាស់ អញ្ចឹងខ្ញុំនិយាយរឿងនីតិមួយប្រាប់លោកជឹកលោកដឹងថាវិហារកម្មជាមានអ្នកណានៅដែរទេអ្នកណាទេស្រីស្អាតដាច់គេម្នាក់ស្រីស្អាតម្នាក់រស់នៅក្នុងព្រះវិហារប្រកាសមាននេះណែអញ្ចឹងលោកបងវ៉ាងប៉ុណ្ណឹងជក់ល្អណាស់លោកបងទីលោកម្ចាស់សាស៊ូខ្ញុំមានរឿងចង់សំណពើក្មួយប្រុសនិយាយមកចុះមិនដឹងថាលោកម្ចាស់អាចនាំខ្ញុំទៅវិហារកាន់ជាតិតាមអានទេអឺណែខ្លួនអី ឯងអង្គលោកស្រីនឹងបើឯងទៅដល់ទីនោះមានរឿងអ្វីនៅចំពោះមុខព្រះអង្គនឹងបង្កបញ្ហាដល់លោកម្ចាស់វាំងហើយមិនបានទីមិនបានទីបងទីពាក្យបងនេះខុសហើយសុទ្ធតែជាបងប្អូនឯងទេខ្ញុំគិតថាដល់ពេលនោះគឺអាចឲ្យក្មួយប្រុសទៅជាមួយខ្ញុំបានមានឱកាសជួបព្រះអង្គក៏ជារឿងល្អមិនអីទេឲ្យគេទៅទៅបងខ្ញុំគិតថាក៏ល្អដែរខ្ញុំក៏ប៉ុន្តែចង់ប្រកួតជាមួយនៅរបងទីល្មមចង់មើលនរណាចាប់ថ្មស្រីនោះបានមុនទេអាវ៉ាងមានសេចក្ដីធម៌ពេកហើយអរគុណលោកចាស់សាំងស៊ុនបាន តែឯងត្រូវបន្លំខ្លួនជាអ្នកបម្រើនៅក្នុងតំណាក់មិនអីទេបើមិនអាចបានអញ្ចឹងធ្វើជាអ្នកបរទេសណៃណៃបើចង់បន្លំខ្លួនជាអ្នកបរទេសខ្ញុំក៏អាចទៅបានដែរខ្ញុំតែធ្វើការឯងទៅធ្វើទៅខ្ញុំខ្ញុំខ្ញុំតែមើលស្រីស្អាតហ្នឹងណាអញទៅមើលស្រីស្អាតអ្នកប្រុសអ្នកប្រុសខ្ញុំក៏ចង់ទៅដែរគេថាព្រះអង្គខ្ញុំមិនធ្លាប់ជួបម្យ៉ាងទៀតពួកយើងនៅច្រើនឆ្នាំយ៉ាងនេះក៏មិនទុកនេះពួកអញទៅពីហ្នឹងបានបានពួកឯងទៅជាមួយគ្នាទៅអរគុណហើយលោកម្ចាស់អញ្ចឹងគឺអរគុណលោកបងវ៉ាងហើយកុំគួរសំអីលាហើយសូមអញ្ជើញ លាសិនហើយជួយធុញលោកម្ចាស់ឬមួយក៏ពួកយើងគឺបើភ្នែកសម្លឹងមើលព្រះអង្គយើងទៅវិហារកាត់យើងក៏មិនរៀបរៀងដែររៀបរៀងយ៉ាងម៉េចទៅគេជួសជុលវិហារនឹងសែនដល់ពួកគេឬមួយទៅរៀបរៀងគេបំពេញភាពអកតញ្ញូនោះ កូនក្មេងអាយុ3ឆ្នាំក៏មិនដឹងថាបំណងតាប្រមុខមិននៅនឹងស្រាដែររឿងនេះចប់ហើយថ្ងៃក្រោយព្រះអង្គត្រូវការអ្វីនឹងទៅវិហារការជាលួចជុំជាមួយនឹងស្រីពិសាចកោអ៊ូនោះហើយអួតជួបគ្នាខ្លាចក្រៃតែមិនងាយស្រួលយ៉ាងនេះទេលើកនេះនាំមករាជធានីវិញក៏ថាមិនត្រូវដែរគិតមើលល្បិចគេគិតយ៉ាងម៉េចអឺ នេះមិនបានទៅត្រកូលអ៊ូគឺជាអ្នកមនារបស់ស្ដេចអង្គមុនមានឋានៈជាម្ដាយគូរបស់ព្រះអង្គដែរលោកក៏ភ្លេចឲ្យសោះពេលនេះត្រកូលអ៊ូគ្រាន់តែជាដូនជីនៅក្នុងវិហារការជាប៉ុណ្ណោះមិនមែនជាអ្នកប្រាជ្ញអ៊ូដែលឆ្នាំដូចទេម្យ៉ាងទៀតមុនពេលដែលព្រះអង្គសោយទីចឹងក៏មិនអាចធ្វើខុសនឹងសិលធម៌ប្រពៃនេះដែរខ្ញុំមិនជឿទេថាព្រះអង្គអាចសននឹងការល្មើសសិលធម៌ធំបំផុតនៅក្នុងលោកចង់ទទួលត្រកូលអ៊ូនោះចូលរាជវាំងវិញអើយខុសនឹងសិលធម៌តើវាយ៉ាងមិនទៅលោកមិនចាំថាឆ្នាំនោះនៅពេលដែលត្រកូលអ៊ូទៅវិហារការជានោះព្រះអង្គបានជាបោះបង់ចោលរាជបល្ល័ង្កចង់នាំត្រកូលអ៊ូទៅស្រុកសេយនៅក្នុងជីវភាពសប្បាយនោះលោកភ្លេចហើយតើមិនបែរទេរឿងមួយក៏ពួកជាពិតជាបណ្ដោយឲ្យត្រកូលអ៊ូនោះចូលរាជវាំងអុកលោករាជការម្ដងទៀតហើយទុក ទឹកនៃមហាឋានយើងចង់មិនខ្វល់តើមែនដែរទេទឹកនៃមហាឋាននៅនគរឬក៏អត់នោះតកូលអ៊ូគឺចាក់ចេញពីរាជវៈប្រហែលឆ្នាំផ្ទុះភ្លៀងនៅក្នុងរាជការឬដំណាក់ខាងក្រោយគឺតាំងតែសម្បើមណាស់មិនមែនលោកមិនដឹងឯណាឬក៏ឡងមកវាមានតែបានហើយការប្រកួតប្រជែងរវាងអ្នកម្នាងលីហើយនឹងស៊ីចៅជាតិមើលទៅដូចជាការដណ្ដើមប្តីស្រឡាញ់រវាងអ្នកម្នាងតាមពិតគឺម្នាក់ម្នាក់ចង់បានតំណែងជាព្រះបន្ត្រាមើលទៅគឺដូចជាស្ងប់ស្ងាត់តាមពិតគឺដណ្ដើមគ្នាកាប់ចាក់គ្នាពិតជាអ្នកយល់ឃើញវែងឆ្ងាយពិតមែនអរគុណហើយដែលលោកសរសើរនៅក្បែរខ្លួនរាល់ថ្ងៃលើជាប់ត្រជាប្រកាសជាយល់ដឹងខ្លះក៏ដោយសារតែបងគឺជាអ្នកជួយខំប្រឹងដែរ ហីយ៉ាបងប្អូនអ្នកទាំងពីរឈប់សរសើរគ្នាទៀតទៅបញ្ហាត្រកូលអ៊ូមិនទាន់ដោះស្រាយបាននោះទេហើយមិននឹងអាចមានអារម្មណ៍លេងសើចទៀតនោះដែរអ្នកមនាងលីស៊ីចៅជៀនហើយនឹងត្រកូលអ៊ូគ្រាន់តែជាមនុស្សស្រីម្នាក់ធ្វើត្បិតតែឆ្លាតពីកម្ដៅតែគ្មានកម្លាំងធ្វើអ្វីទេបើព្រះអង្គមិនអោយពួកគេសម្រេចនៅពីក្រោយខ្នងគ្មានដៃបញ្ជាបញ្ជាមិនដង្កើតបើពួកយើងស្មុកស្មាញនៅទីនេះយកល្អរងចាំអង្កេតមើលវិញតើស្ថានភាពថ្ងៃក្រោយនេះវាទៅជាយ៉ាងម៉េចយ៉ាងម៉ា Thank you. លោកមេតបទាំងពីរថាជុំគ្នាយូរហើយលោកម្ចាស់ជើលោកម្ចាស់ចំខ្យល់អីបោះពួកលោកមកទីនេះទៅអឺអាចមានរឿងល្អស្អីទៅប្រហែលជាខ្ញុំតែពីរអ្នកមកជួចជុលហៀកាន់ជាម្ដងទៀតអេជួចជុលទៀតហើយតើអាចជួយឆ្នាំនោះដែរអឺលោកម្ចាស់ចៅរឿងនេះមិនមែនអាចផ្ដេកផ្ដាល់ចឹងនោះទេអឺលោកម្ចាស់លោកម្ចាស់បង លោកបញ្ជាក់ទាំង4មកដល់ឲ្យលឿនមែនព្រះអង្គជាមកវិជាការជាតិលោកនេះសុវត្ថិភាពរបស់ព្រះអង្គគឺរំខានដល់លោកមេទ័ពទាំងពីរទាំងពីរដើម្បីការពារនៅសុវត្ថិភាពរបស់ព្រះអង្គហើយបាទចំណែកឯរឿងជួចជុលវិជាវិញនោះគឺរំខានអ្នកទាំងពីរអែនដែរទេអត់ដែរសូមលោកបញ្ជាក់បានទុកចិត្តចុះក្រុមចាំខ្ញុំនឹងលោកបញ្ជាក់ជើគឺបានរៀបចំរួចហើយល្អលោកអាចារ្យបានយកមិនខ្ញុំបានអង្កេតមើលតារាសាស្ត្រប្រទេសឃើញថាប្រហែលថ្ងៃនេះប្រហែលជាអាចមានភ្លៀងតើធ្វើយ៉ាងម៉េចពេលវេលាសែនព្រាតក៏មិនអាចផ្លាស់ប្ដូរបានគឺ រំខានលោកមេតបទាំងពីរបាត់ខ្យល់បាត់ភ្លៀងថ្វាយព្រះអង្គផងទៅចុះទទួលបញ្ជាព្រះអង្គជាបណ្ដាកុំធ្វើឲ្យព្រះអង្គខ្ញុំបានអីខ្ញុំអត់ដល់ព្រះអង្គខ្ញុំមិនទទួលខុសត្រូវទេតែជួបព្រះអង្គលើកទី1នោះលោកមិនរំជើចិត្តទេលោកមិនចាំមើលថាត្រង់ស្លៀកពាក់អីហើយរស់រានយ៉ាងម៉េចទេពេលដែលខ្ញុំជួបព្រះអង្គជាលើកទី1នោះលោកមិនតន់ជាព្រះអង្គទេខ្ញុំមានអ្វីគួរចង់ឃើញទេ សូមសូមបាយលោកឲ្យមានព្រឹត្តិការណ៍អើយមើលទៅណាអស់លោកប្រាំឡើងមកអូខ្ញុំទៅអស់បងជាហ្វានលោកមិនចេះជំនុនជាណាទេពេលនេះលោកឈ្មោះថាអោចាហៅធៀនហើយនឹងចាសុឈៀនពេលនេះជំនួយតសំណាក់ការពារតាម16របស់ព្រះអង្គកូនតគ្មានឈ្មោះនៅឆ្នាំនោះក្រោយមកមិនដឹងជាហេតុអ្វីទេក៏សាងគុណសម្បត្តិលក្ខណៈទៅពេលនេះទៀតជាមន្ត្រីផ្នែកសិភឹងចាំជំផាន់និងមន្ត្រីផ្នែកប្របីនេះចៅតាំងមនុស្សពីរនាក់ដល់មករៀនវិជ្ជាអ្វីហើយបានមិនដឹងថាលោកចេះច្រើនគួរសង្ឃប្រកាសណា សម្មាសម្ពុទ្ធខ្ញុំម្ចាស់ហួយយាននាំដូនជីក្នុងវិហារទាំងអស់មកស្វាគមន៍ព្រះអង្គសូមទ្រង់មានប្រជញ្ញមិនឆ្នាំសម្មាសម្ពុទ្ធដូនជីមិនចាំបាច់គួរសំទីយើងមកវិហារកាន់ជាតិលើកនេះទី1គឺចង់ឲ្យធុបថ្វាយព្រះដើម្បីបួងសួងសូមសម្ដែងល្អអបជារាមហាឋានយើងក៏ដើម្បីគោរពដល់វិញ្ញាណខណ្ឌស្ដេចអង្គមុនដែរទី2ជួយជួសសាជាថ្មីទៅសម្រាប់បូជាសម្មាសម្ពុទ្ធធ្វើល្អបានល្អព្រះអង្គយាងមកវិហារកាន់ជាតិដល់តគឺជាសំណាងរបស់ពួកខ្ញុំម្ចាស់ខ្ញុំម្ចាស់ប្រកាសជាខំប្រឹងសងគុណព្រះអង្គទ្រង់ធ្វើដំណើរនេះហត់សូមយើងទៅសម្រាប់សិនទៅសូមយាង